បាទសួស្តីបងសម្រាប់ប្រភេទឆ្នាំងធ្វើស្គរសលេងនេះនៅពេលដែលយើងដោះលាងអាក្បាលខាងលើនេះបងជាដំបងយើងបធូខ្ចៅនេះបងកន្លែងនេះវាមាន ធ្នងនេះមួយជាប់ទៅនឹងខ្ចៅនៅកន្លែងឡាប់ចាក់អញ្ចឹងណាបង ហើយយើងយកទលវិសមកបធូខ្ចៅកន្លែងហ្នឹងបន្តិចមកនៅពេលដែលយើងបធូខ្ចៅកន្លែងនេះហើយយើងចាប់តាមយកកូនសោនេះបាទកូនសោហ្នឹងយើងសោកវាចូលព្រោះយើងសោកចូលតាមនេះមកអញ្ចឹងមក បាទសោកវាចូលអញ្ចឹងហើយយើងមូលនៅពេលដែលយើងស្កត់ហើយយើងអាចដកអាក្បាលខាងលើនេះចេញអញ្ចឹងណាបងនេះអានេះដោយសារយើងធ្វើច្រើនយើងអត់បានលាងសម្អាតគឺវាជាប់ស្ទះស្ករដែលយើងធ្វើហើយគឺយើងដោះមកលាងសម្អាតដើម្បីលាងសម្អាតបាទហើយសម្រាប់ដុំនេះដែរនៅពេលដែលវាខ្មៅឃើញខ្មៅបែបនេះគឺយើងត្រូវការយកប្រភេទម៉ាប់ខាត់ យើងយកស្នាប់ខាត់យើងរំវាយមូលតិចមកបាទហើយយើងបើកបើកអាដុំម៉ូទ័រឲ្យវាវិលឲ្យខ្លាំងចឹងណាបងបាទហើយយើងមូលអាហ្នឹងហើយគឺយើងបើកម៉ូទ័រវាវិលឲ្យខ្លាំងហើយគឺយើងចាប់ផ្ដើមខាត់ថើថើថើថើតតែអស់អាខ្មៅដែលស្គរវាក្រាំងជាប់នៅលើហ្នឹងអញ្ចឹងណាបង បាទបងនៅពេលដែលយើងខាត់វាបានស្អាតប៉ុណ្នេះហើយហើយមួយទៀតនៅពេលដែលដូចអានេះវានៅពេលដែលយើងក្រាំងស្ករខ្លាំងយើងអាចទី1យើងអាចដាំទឹកក្តៅហើយត្រាំទឹកក្តៅមួយស្ទុះឲ្យវាលាយស្ករតិចសិនណាបងហើយនៅពេលដែលវាលាយស្ករអស់យើងអាចយកវាមកដើម្បីខាត់ខាត់វាម្សាទៀតចឹងទៅវាអាចនឹងស្អាតជាងមុនបានច្រើនយើងយើងមើលយើងអាចមើលវានៅកន្លែងនេះ ហើយនេះបើសិនជាវាមានក្រាំងស្គរក្រាំងអីយើងអាចយកដែកយកអីមករុញប្រឡោះកន្លែងនេះឲ្យចេញស្គរអស់ទៅបានហើយបងហើយនៅពេលដែលយើងដាក់សំណាញ់នេះចូលវិញអឺនេះបងនៅពេលដែលយើងដាក់សំណាញ់នេះចូលវិញយើងមើលទៅលើកន្លែងនេះហើយយើងដាក់ជាប់ជាមួយនឹងឡាប់ចាក់នេះហើយមុននឹងយើងដាក់ជាប់ជាមួយនឹងឡាប់ចាក់នេះយើងប៉និតវាដាក់ឲ្យចំទៅនឹង ដាក់ឲ្យចំ ប្រឡោះកដានេះចេះណានៅពេលដែលយើងដាក់ចំប្រឡោះកដាហ្នឹងអញ្ចឹងស្គរពេលខ្លះស្គរដែលល្អិតល្អិតឬក៏ដែលវាលាយហើយ គឺវាចេញតាមរុននេះចេញតាមរុនហ្នឹងមករត់មកកែមកែមឆ្នាំងដើម្បីកុំឲ្យវាក្រាំងជាប់នៅកន្លែងនេះច្រើនហើយទៅពេលដែលយើងដាក់ដូចជាប់ចេះទៅ វាអត់សូវគាំងនៅក្នុងនេះច្រើនទេអញ្ចឹងវាល្អិតល្អិតស្គរដែលល្អិតល្អិតឬក៏ទឹក ស្គរដែលវាជាប់នៅក្នុងនេះវានឹងរត់ចេញមកតាមសំណាញ់នេះសំណាញ់ប្លោះទូចទូចនេះអញ្ចឹងណាហើយមួយទៀតនៅពេលដែលយើងជាប់ដោយឧទាហរណ៍ថានេះយើងដកអត់អាចដកនឹងដៃជាប់ទេនៅពេលដែលយើងធ្វើច្រើនវាស្អិតជាប់ទៅនឹងប្លោះនេះអញ្ចឹងបងបងអាចប្រើអញួរអញួរយើងហ្នឹងយើងទប់ទប់ដៃយើងឲ្យជាប់ទៅនឹងធ្នុងមជុលនេះ ហើយយើងរៀងសកត់ឡើងលើតិចមកយើងយកដុំវាដុំធ្នំធ្នំធ្នំធ្នំតតែវាយកឲ្យយើងលើកអានេះឡើងមកមកលើអញ្ចឹងបាទយើងអាចលើកឡើងមកចេះមកគឺបាននេះបងបាទសម្រាប់ការដោះលាង សម្អាតគឺបែបនេះបងអញ្ចឹងអរគុណច្រើន